ទោះជាមានអ្នកប្រត់ប្រាស់ទៅក៏មានសេចក្តីសុខដែរសុខហ្នឹងគឺសុខក្នុងការដែលយើងយល់ត្រូវថាការជួបហើយក៏មានការប្រត់ទៅជាធម្មតាចឹងគឺយើងបាន ជួបជុំគ្នានឹងរស់នៅដោយល្អដោយសង្ឃហធម៌ តាមអវាទរបស់ព្រះអង្គដល់ពេលប្រត់ប្រាស់បែកឃ្លាតពីជីវិតរបស់យើងទៅក៏យើងជូនដំណើរភ្ញៀវទៅដោយអនិច្ចសញ្ញាហ្នឹងហើយយើងយើងជូនទៅដោយមរណសតិចឹងគឺមានសេចក្តីសុខនឹងសុខដោយប្រកម្មដ្ឋានចឹងមិនមែន សពត្រង់ថាអឺឲ្យព្រាត់ប្រាស់ទៅឲ្យចេញផុតផុតឲ្យ បាត់ពីមុខអញអីទៅមិនមែនចឹងទេគឺយើងមានការអប់រំសេចក្តីល្អជាមួយ គ្នាហើយហើយក៏មានអភិនហបច្ចវេកណៈពិចារណារឿយរឿយហើយការព្រាត់ប្រាស់ចាស័ព្ទនិងសង្ខារដែលជាទីស្រឡាញ់ជាទីពេញចិត្តនឹងតែអញ្ចឹងគឺថាយើង ជូនដំណើរភ្ញៀវត្រឡប់ទៅវិញនឹងដោយអនិច្ចសញ្ញា ដោយទានសិលភាវនាយើងមានតេខិណាទានឧទ្ទិសចឹងទៅនឹងគឺជាការដែលពុទ្ធបរិស័ទយើង មានសេចក្តីសុខនៅក្នុង កិច្ចការងារដែលយើងយល់ត្រូវបានធ្វើត្រូវហ្នឹងហើយយើងក៏រស់នៅជាសពជាមួយនឹងអ្នកដែលកំពុងតែនៅជុំវិញខ្លួនយើងនឹងផងដែរព្រោះណានឹងឯងគឺបានសេចក្តីសុខទាំងជាមួយអ្នកដែលចែកឋានទៅក៏យើងសុខដោយប្រកម្មឋានហើយជាមួយនឹងអ្នកដែលរស់នៅក៏យើងមានសេចក្តីសុខជាមួយដោយទឹកចិត្តនឹងឯងនេះគឺអប់រំចិត្តឲ្យមានសេចក្តីសុខ សេចក្តីសុខមិនចាំបាច់យើងចេះតែបានអី បានអីសពគ្រប់ពីក្នុងលោកនេះទៅតាមតែចំណង់ទៅតាមតែចង់ទេចឹងគឺយើងយល់យើងយល់ការពិតក្នុងជីវិតរបស់យើងនឹងឯងយល់បានច្រើនចឹងទៅយើងក៏ព្រមដឹងថាអ្វីអ្វីក្នុងលោកហ្នឹងមិនមែនចេះតែបានតាម ដែលចិត្តយើងចង់ទេគ្រាន់តែយល់ត្រូវប៉ុណ្ណឹងក៏យើង បានសេចក្តីសុខហើយគ្រាន់តែយល់ថា អ្វីអ្វីនៅក្នុងលោកនេះ មិនមែនចេះតែបានតាមចិត្តយើងចង់ទេនឹងឯងទាំងនឹងឯងយល់ត្រូវអញ្ចឹងយើងចេះតែបានតាមចង់យ៉ាងម៉េចកុំឲ្យចាស់បានទេកុំឲ្យឈឺកុំឲ្យស្លាប់កុំឲ្យព្រាត់ប្រាស់កុំឲ្យមានអកុសលវិបាកបានទេនឹងឯងគឺមិនបានទៅតាមចង់អញ្ចឹងទេហើយ យល់ត្រូវទៅតាមដំណើរជីវិតហ្នឹងក្រំតែយើងបានយល់ត្រូវគឺយើងមានសេចក្តីសុខហ្នឹងមកពីអីមកអំពីយើងមិនកើតទុកត្រង់ដែលថាមិនបានអ្វីអ្វីតាមចំណង់ចិត្តនោះណានឹងឯងធម្មតាតែយើងចង់អីចង់អីទៅតាមតែចិត្តចង់ហើយអត់បានវាត្រូវតែកើតទុកហើយ ដល់តែយើងយល់ថាវាមិនមែនអ្វីអ្វីចេះតែបានតាមចង់ទេអ្វីអ្វីគេមានហេតុបើគេត្រឹមត្រូវបានកើតឡើងនឹងឯងវាចេះតែបានតាមចង់នឹងគ្រប់គ្នានឹងវាអត់មាននរណាចាស់ទេអត់មាននរណាឈឺអត់មាននរណាស្លាប់អត់មាននរណាព្រាត់ប្រាសទេ អត់មាននរណាក្រទេ អត់មានអ្នកណាដូចថា នៅជាអ្នកតូចអីទៅទេបើសិតតែចង់ធំធំអីចឹងគឺបានតាមចិត្តបានតាមចង់ប៉ុន្តែក្នុងលោកនឹងគឺត្រូវតែយើងសិក្សាឲ្យបានយល់វៃវៃមានហេតុត្រឹមត្រូវបានកើតឡើងក្នុងលោកនឹងនឹងឯងដល់ទៅយើងអប់រំ ទូមានចិត្តចម្រើនបញ្ញាបានយល់ដឹងទៅតាមសេចក្តីពិតនៃជីវិតចឹងទៅយើង ប្រឹងប្រែងជាយាមវឹកហាត់ទៅតាមអវាទរបស់ព្រះអង្គដើម្បីមិនចាប់មិនប្រកម្មអ្វីៗនៅក្នុងលោកនឹងនេះសេចក្តីជាយាមនៃ ពុទ្ធបរិស័ទយើងនឹងប្រព្រឹត្ត នៅ ព្រមចរិយធัวធัวដល់ប្រសើរនេះក្នុងការដែលមិនចាប់មិនប្រកាន់នៅអវ័យអវ័យក្នុងលោកនឹងតាមរយៈនៃអវាទរបស់ព្រះអង្គនឹងចឹងទៅ ដោយក្តីប្រឹងប្រែងជាយាមចឹងទៅទីបំផុតគឺថាយើង បានចេះដឹងអំពីលោកនេះ ដែលលោកនេះ បានបង្រៀនឲ្យយើង បានចេះដឹងដោយថ្នាក់បរិញ្ញានេះគឺការលះបង់នៅអ្វីអ្វីដែលមិនទៀងជាទុក្ខជាធម្មតារបស់ណាមិនទៀងជាទុកមានសេចក្តីប្រែប្រួលទៅនឹងនោះមិនមែនរបស់យើងនោះមិនមែនយើងនោះមិនមែនខ្លួនរបស់យើង ដោយអំណាចនៃបញ្ញាគាត់ណាបរិញ្ញា ដែលបានចេះដឹងដោយវិបស្សនាញាណហ្នឹងចឹងគឺថាมันជាការលិចចុះទៅ ជាមួយគ្នានឹងសង្ខារលោកទេហ្នឹងឯងព្រោះបានដឹងអំពីឧបាយក្នុងការលះបង់នៅអវ័យអវ័យទាំងអស់ហ្នឹងនឹងឯងការមិនចាប់ការមិនប្រកាន់នឹងឯងដែលព្រះពុទ្ធអង្គសម្ដែងថាជាទីពឹង នឹងគឺជាសេចក្តីដែលពុទ្ធបរិស័ទបងប្អូនកូនចៅពុទ្ធបរិស័ទយើង ប្រឹងប្រែងជាយាមអប់រំនៅ ចំណេះដឹងយ៉ាងនឹងឯងទាំងគាត់ណាគឺយើងមានសិទ្ធដើម្បីឲ្យចម្រើននៅសេចក្តីសុខ គឺតាមរយៈនៃការប្រឹងប្រែងជាយាមអប់រំតាមអវាទរបស់ព្រះអង្គនឹងពិតមែនតែអ្វីអ្វីយើងមិនមានសិទ្ធដើម្បីរក្សាការពារហួងហែងឲ្យបាននៅជួបជុំជាមួយគ្នានឹងបុគ្គលដែលយើងស្រឡាញ់ពេញចិត្តអីនឹងយ៉ាងណាយើងអត់មានសិទ្ធដើម្បីការពារកុំឲ្យចាស់កុំឲ្យឈឺអីចឹងកុំឲ្យស្លាប់ បានក៏ពិតប៉ុន្តែយើងមានសិទ្ធបប្រតិបត្តិតាមអវាទរបស់ព្រះអង្គ នឹងឯងគឺឲ្យតែសតិសម្បជញ្ញៈនឹងឯងចម្រើនឡើងតាមរយៈនៃការសិក្សាពធហ្នឹងអញ្ចឹងគឺយើងអាស្រ័យសតិសម្បជញ្ញៈនឹងឯងអប់រំនៅសេចក្តីសុខក្នុងជីវិតរបស់យើងចឹងនៅក្នុងជីវិតនឹងទោះជាយើងកិច្ចមិនរួចពីសេចក្តីទុក្ខដូចជាសភាវៈទុកដែលមានជាតិជាបច្ច័យនាំមកនៅវ័យវ័យយ៉ាងណាប៉ុន្តែក៏កាត់បន្ថយនៅសេចក្តីទុក ឲ្យឲ្យតិចចុះមកទៅតាមសមត្ថភាពដែលយើង អាចអប់រំបាន ទាំងជាពិសេសគឺថាសេចក្តីទុកតាមផ្លូវចិត្តគឺយើងអាចនឹងកម្ចាត់បងសេចក្តីទុកនឹងដោយសារថាហេតុនៃសេចក្តីទុកនឹងគឺការប្រកាន់មិនព្រមទៅតាមសភាវៈដែលវាមានជាតិជាបច្ច័យមកនឹង ចឹងណាមានកុសលវិបាកក៏មានអកុសលវិបាកយ៉ាងណាមាន ជារៀបជាធិមរណៈមានការព្រាត់ប្រាសជាធម្មតាហ្នឹងហើយចេះតែប្រឆាំងចេះតែតោះទៅជាមួយនឹងការពិតហ្នឹងអញ្ចឹងយើងត្រូវកន្ទក់កន្ទិញក្តៅកាហាយហើយ តែបើយើងបានសិក្សាធម៌របស់ព្រះអង្គយើងនឿយណាយជាមួយនឹងសភាវៈធម៌ហ្នឹងយើងមិនចិត្តតែទៀមទេរੂឲ្យសំណប់ឲ្យសុខឲ្យស្រួលឲ្យនៅជាមួយនឹងបញ្ញខណ្ឌហ្នឹងទេវិបស្សនានាំចិត្តបង្អោនទៅកម្មព្រះនិព្វានបាន ព្រះនិព្វានមិនមានបញ្ញខណ្ឌដែលជាបរមសុខសាស្ត្រអញ្ចឹងគឺថាយើងចាស់ក៏ចាស់ទៅឈឺក៏ឈឺទៅស្លាប់ចោលទៅអីចឹងទៅគឺធ្វើឲ្យយើងមានសេចក្តីសុខស្ងប់ច្រើន តាមផ្លូវចិត្តនេះជាសិទ្ធិរបស់យើងដែលអាចកាត់បន្ថយសេចក្តីទុក្ខក្នុងជីវិតរបស់យើងដោយអំណាចទានសិលភាវនាសមថវិបស្សនានឹងឯងអញ្ចឹងសេចក្តីនឹងលោកគ្រូបងណាបាន ជើញមកចូលរួមអភិបាយបកស្រាយសេចក្តីទាំងអស់នេះដើម្បីបងប្អូនកូនចៅទាំងអស់សម្រាប់សិទ្ធិរបស់ខ្លួនប្រព្រឹត្តទៅតាមអវាទរបស់ព្រះអង្គកាត់បន្ថយសេចក្តីទុក្ខក្នុងជីវិតហើយនឹងមានចិត្តដើម្បីនឿយណាយដើម្បីប្រសិទ្ធចាតម្រេច ដើម្បីរំលត់នៅឆន្ទរាគៈលះបង់នៅឧបាទានខណ្ឌនឹងឯងទាំងដែលជាកិច្ចបរិបត្តិរបស់ពុទ្ធបរិស័ទហើយព្រះអង្គសម្ដែងអង្គរបស់ធម្មកថានឹងក៏អញ្ចឹងដើម្បីឲ្យអ្នកស្ដាប់ទាំងអ្នកសម្ដែង ខ្លួនឯងនឹងនឿយណាយប្រសិជ្ជានៅតម្រេកមានការរំលត់ នៅសេចក្តីប្រកម្មទៅ ក្នុងសង្ខារធัวក្នុងចរិយាមរណៈវៃវៃទាំងអស់ហ្នឹងប្រសិជ្ជានៅតម្រេកប្រសិជ្ជានៅឆន្ទរាគៈហ្នឹងនឹងឯងហើយក៏បរិបត្តិប្រព្រឹត្តទៅដូច គ្នាដែរឲ្យ បាន សម្រេចទៅក្នុងទិដ្ឋធម្មនិព្វានណបតតោនេះឲ្យបានរំលត់រាគៈទុសៈមោហៈនឹងឯងទាំងសូមអនុមោទនា ខ្ញុំបកករណាសូមអមសកាចំពោះព្រះដ៏មានព្រះភិយជាព្រះអរហន្តសម្មាសម្ពុទ្ធព្រមទាំងពធនិងព្រះអរិយសង្ឃដោយគោរពស្មើដោយជីវិត សពសពកាយហើយនឹងសូមថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់គ្រប់ព្រះអង្គតែព្រះអង្គទ្រង់មេត្តាគង់នៅក្នុងផ្ទះបនឬក៏រោងបននេះដោយសេចក្តីគោរពនិង ដោយសេចក្តីកោតក្រែងហើយនឹងសូមគោរពចំពោះ លោកគ្រូជាម្ចាស់របស់ខ្ញុំ សូមគោរពចំពោះលោកគ្រូប្អូនធម្មាចារ្យចិនឈុំនិត សូមគោរពចំពោះលោកតាលោកយាយបងប្អូនប្រុសស្រីចិត្តឆ្ងាយទាំងអស់ រួមជាមួយនឹងលោកអ្នកដែលជាម្ចាស់ទានប្រធានដើមបនខួបប៉ុន្មានថ្ងៃនេះ100ថ្ងៃនេះជាដើមដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា ដោយយ៉ាងក្រៃលែង បានស្ដាប់នៅធម្មកថារបស់លោកគ្រូឈិនចាស់ហើយនឹងកម្មវិធីនៃបំដែលមានចំណងជើងថាខួប100ថ្ងៃទាំងអស់នឹងគឺយើងជួនកាលយើងបាន ធ្វើនៅបនឬក៏ពេញនៅបននឹងឯងទៅតាមទំលាប់ដែលយើងបានធ្លាប់ឃើញធ្លាប់ជួបតតមកតាំងតែអំពីជីដូនជីតារបស់យើងរហូតមកដល់ឥឡូវហ្នឹងក៏យើង ក៏កាន់យោគនៅ ទំលៀមទំលាប់ទាំងអស់នឹងថាបើសិនជាមានឪពុកយើងឬក៏ម្ដាយយើងឬក៏កូនយើង បានលះជីវិតនៅក្នុងលោកនេះទៅយើងមានទម្លាប់គឺធ្វើបន់ ឥឡូវហ្នឹងគេប្រើពេកធ្វើបន់ខួបខួប7ថ្ងៃខួប100ថ្ងៃខួបមួយឆ្នាំឬក៏2ឆ្នាំក៏ប៉ុន្តែពាក្យនេះមានមាននៅក្នុងពុទ្ធសាសនាទេរឿងពាក្យខួបនេះតែដល់តែយើងចេះតែនាំគ្នា ប្រើយូរយូរទៅរហូតដល់ស្ដាប់យល់ថាឲ្យទៅលឺសូតបនខួបគឺជាបនមួយដែលមានបំណងដើម្បីឧទ្ទិសនៅបនកុសលដែលយើងបានធ្វើនឹងឯងជូនទៅឲ្យលោកអ្នកដែលនៅដែលរស់ នៅបន្តនៅក្នុងលោកខាងមុខយើងយល់អញ្ចឹងក៏ប្រតិសភាពទាំងអស់នេះជាពោះព្រះសម្មាសម្ពុទ្ធវិញព្រះអង្គមិនប្រើពាក្យខួបទេលោកប្រើពាក្យតិខេណានុបទានតិខេណានុបទាន ចឹងពាក្យនេះគឺជាពាក្យមានន័យមានអត្ថហើយជាពាក្យមួយដែលលើកតម្កើងចំពោះព្រះពុទ្ធសាសនាដល់យ៉ាងក្រៃលែងពាក្យតេខេណានុបតិយានីនោះនោះពីព្រោះ ជាបនមួយដែលតកតងជាមួយនឹងតកខេណីយបុគ្គលហើយតកខេណីយបុគ្គលមានតែនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណាក្នុងសាសនាដតីក្នុងលទ្ធិដតីអីគឺគ្មានតេខណិយបុគ្គលទេនេះ បើសិនជាយើងជាអ្នកកាន់ពុទ្ធសាសនាយើងត្រូវទម្លាប់ប្រើផ្ជិញជាអ្នកនឹងនឹងចំពោះពាក្យថាខួបនេះគឺគ្មាន គឺគ្មានក្នុងប្រអប់របស់ព្រះអង្គឯងទីសោះទេណាគឺជាពាក្យដែលយើង និយមគ្នានិយាយតាមគ្នា ដោយអត់គិតដោយអត់គិតនឹងជាសេចក្តីមួយដែលជាសេចក្តីដែលខ្ញុំបកណាខ្ញុំបាទបានជួបជាមួយលោកគ្រូជាម្ចាស់ហើយក៏ទ្រង់ក៏បានប្រកាសនៅសេចក្តីនឹង ដើម្បីឲ្យលោកគ្រូជាម្ចាស់វិនិច្ឆ័យពាក្យនឹងណាហើយយើងអត់ដឹងយើងអត់ដឹងជំរឿនៃបុណ្យដែលយើងឃើញដែលយើងបានធ្វើហ្នឹងគឺយើងឃើញតិចតួចអារាអា ក៏ប៉ុន្តែ ចំពោះព្រះអស់របស់ព្រះអង្គគឺព្រះអង្គទ្រង់ត្រាស់ដឹងមកឃើញនៅបននឹងឯងមានជំរឿមានជំរឿដែលធ្វើឲ្យយើងនឹងឯងទៅជាបុគ្គលមួយជាបុគ្គលភ្ញាក់រលឹកគឺជាបុគ្គលភ្ញាក់រលឹក ដូចជាព្រះអង្គទ្រង់សំដែងបេតានាងតិខេណាងតិជាពពេកតមនុស្សរាគឺថាបើបានរលឹកនៅឧបការៈគុណរបស់លោក ដែលលោកបានធ្វើមកហើយចំពោះយើងក្នុងកាលមុនកបបីអត់ទឹះនៅតិឆេណាទៀនជូនទៅដល់អ្នកដែលបានស្លាប់ទៅកាន់លោកខាងមុខផងនឹងគឺព្រះអស់របស់ព្រះអង្គទូយ៉ាងដូចជា អ្នកស្លាប់នឹងត្រូវជាត្រូវជាឪពុកឬត្រូវជាកូនបនអូម្ដាយល្អហ្នឹងម្ដាយឈ្មោះអីតើទៀងយន់ខ្ញុំចង់សួរបន្តិចឥឡូវហ្នឹងម្ដាយស្លាប់ឬក៏រស់ឥឡូវណាឥឡូវខ្ញុំសួរឥឡូវឥឡូវម្ដាយម្ដាយយើងនឹងស្លាប់ឬក៏រស់អឺ ចេះឆ្លើយគាត់ស្លាប់មែនពីថ្ងៃមុន100ថ្ងៃមុនគាត់ស្លាប់មែនគាត់តែឥឡូវនេះគាត់កំពុងរស់ហើយមកអំពីគាត់រស់នឹងឯងបានយើងត្រូវធ្វើបន់ឧទ្ទិសជូនគាត់បើគាត់ស្លាប់មនុស្សស្លាប់ដែលអនុមោទនាបន់បានដែរអ្នកស្លាប់ណា បើយើងជូនប៉ុនទៅអ្នកស្លាប់នឹងអនុមោទនាប៉ុនបានដែរអញ្ចឹងដែលអនុមោទនាប៉ុនបានដែលគេឧទ្ទិសទៅអ្នកនឹងរស់ឬក៏ស្លាប់ណែនេះឯងដែលយើងត្រូវគិតអញ្ចឹងរឿងប៉ុនក្នុងចំណងជើងសបុតប៉ុនដែលដាក់ថាខូបនេះ គឺជាបុណ្យមួយដែលយើងត្រូវទៅចិញ្ចឹមចិញ្ចឹមគាត់តទៅក្នុងលោកខាងមុខដែលគាត់កំពុងរស់ណាណាតាមពិតបនតិខេណានុបទានក្តីឬក៏បនខួបក្តីបើនិយាយឲ្យត្រូវគេថាបនចិញ្ចឹមម៉ែយើងក្នុងលោកខាងមុខ ចិញ្ចឹមឪពុកយើងនៅក្នុងលោកខាងមកចិញ្ចឹមញាតិរបស់យើងនៅក្នុងលោកខាងមកគឺបនចិញ្ចឹមដែរក៏ប៉ុន្តែការចិញ្ចឹមហ្នឹងគឺខុសអំពីកាលដែលគាត់រស់នៅកាលដែលគាត់រស់នៅជុំជាមួយយើងយើងចិញ្ចឹមតាមរបៀបផ្សេងដល់តែគាត់ បន្តជីវិតទៅក្នុងលោកខាងមុខយើងនៅតែអញ្ចឹងគាត់អញ្ចឹងក៏ប៉ុន្តែអញ្ចឹងតាមរបៀបតេខេណានុបតិឃើញទេយើងចាំម៉ែដោយតេខេណានុបតិហើយហេតុអីបានជាព្រះអង្គទ្រង់ត្រាស់ដឹងហើយឃើញអ្នកដែលបន្ត ជីវិតទៅក្នុងលោកខាងមុខត្រូវចាំបាច់ងៀតនៅក្នុងលោកនេះចាំដោយតេខេណានុបទាមិនបានបានជាឥឡូវនេះខំចំណាយប្រកាសដើម្បីធ្វើបន់តេខណានុបទានឧទ្ទិសជូនទៅដល់ម៉ែនៅក្នុងលោកខាងមុខមកពីឯងមកពីឯងយើងត្រូវឲ្យដឹងហេតុ យើងត្រូវឲ្យដឹងគោលអំណងដែលយើងបានធ្វើ តែយើងធ្វើអញ្ចឹងហ្នឹងមានប្រយោជន៍អ្វីដល់យើងបានជាយើងត្រូវធ្វើឧទ្ទិសជូនទៅដល់គាត់ដែលគាត់បន្តជីវិតនៅក្នុងលោកខាងមកមកវាមកពីមិនបានជាយើងខំប្រឹងធ្វើតិខណានុបទានឧទ្ទិសជូនដល់គាត់មកពីឯងមកអំពីលោកខាងមុខ ក៏ជាទុកមកពីលោកខាងមុខក៏ជាទុកដែរបើសិនជាលោកខាងមុខជាបរមសុខមិនបាច់អញ្ចឹងព្រោះគាត់បានសុខហើយអញ្ចឹងមកអំពីព្រះអង្គឃើញលោកខាងមុខនឹងគឺជាលោកមួយដែលមិនផុតអំពីទុក្ខលោកខាងមុខទៀងឬក៏មិនទៀង មិនទៀងលោកខាងមុខជាសុខឬក៏ជាទុក្ខណាលោកខាងមុខនឹងឯងប្រែប្រួលដែរទេ លោកខាងមុខនៅស្លាប់ទៀតដែរទេនឹងមកពីអញ្ចឹងបានជាយើងចាំបាច់ត្រូវតែចិញ្ចឹមគាត់តទៅខា ដែលលោកមានជីវិតនៅក្នុងលោកខាងបកហើយរឿងបនអត់ទឹះនៅតិខេណាទីនេះចាំបាច់ណាស់បើសិនជាយើងគិតថាគាត់ស្លាប់អត់ទេជួនកាលអត់ទឹះនឹងអត់ទៅទៀតផងមកពីយើងយល់ថាគាត់ស្លាប់ប៉ុន្តែបើយើងយល់ថាគាត់រស់នៅក្នុងលោកខាងមុខទឹកចិត្តរបស់យើងចង់ជួយគាត់ឃើញទេ អញ្ចឹងចាំបាច់ណាស់ការធ្វើបន់តិខណានុបទានត្រូវផ្គងថាម៉ែយើងកំពុងតែរកអញ្ចឹងឥឡូវនេះដែលយើងឆ្អែតនេះយើងកំពុងតែឆ្អែតដល់ព្រឹកមិញឆ្អែតហើយហ៎ឆ្អែតហើយទាំងអស់គ្នាដែលយើងឆ្អែតហើយក៏ប៉ុន្តែយើង គិតមើលម៉ែយើងទៅក្នុងលោកខាងមុខឆ្អែតដូចយើងដែរទេគាត់ឆ្អែតដូចយើងដែរទេ អត់ដឹងនេះអាអត់ដឹងហ្នឹងឯងដែលយើងបារម្ភអញ្ចឹងអាសន្ទុះដែលធ្វើឲ្យយើងខ្នះខ្នែងធ្វើបំតិកេណានុបទាននឹងឯងគឺរុញច្រានដាល់ពីខាងក្នុងមកឲ្យយើងចាហើយត្រូវឲ្យយល់យើងរស់នៅក្នុងโลกនេះយ៉ាងម៉េច ញាតរបស់យើងទៅក្នុងលោកខាងមុខក៏ដូចគ្នាដែរមានជីវិតរស់នៅដូចគ្នានៅលោកខាងមុខនៅលោកនេះពលឹមត្រូវការបបថ្ងៃត្រង់ត្រូវការបាយល្ងាចត្រូវការបាយម្ដងទៀតចិត្តនឹងដេកត្រូវការទឹក នៅក្នុងលោកខាងមុខត្រូវការដូចគ្នាដែរហ្នឹងឯងដែលយើងត្រូវគិតថាតើ យើងដែលឆ្អែតហើយម៉ែយើងឆ្អែតដែរឬទេម៉ែយើងមានតែកូនអត់រលឹកឯងបាន បានយើងយើងចេះតែឆ្ងាញ់ទៅរហូត យើងចេះតែស្រួលចិត្តទៅរហូតចំពោះតែកូនអត់រលឹកអំពីសុខទុក្ខរបស់ម៉ែឪនៅ ក្នុងលោកខាមកបានជាយើងអត់រវល់យើងអត់រវល់ប៉ុន្តែចំពោះកូនដែល រលឹកនៅសុខទុក្ខរបស់ម៉ែមិនថាកំពុងតែរស់នៅជាមួយនឹងយើងឬក៏មិនថាលោកប្រាត់ប្រាស់អំពីយើងបន្តជីវិតនៅក្នុងលោកខាងមុខក៏យើងនឹងឯងនៅតែគិតដល់លោកជានិច្ចអញ្ចឹងបានបុណ្យធិខណានុបទានហ្នឹងវាដាល់ចេញពីខាងក្នុងមកតែម្ដងយល់តែអញ្ចឹងដែរ ដូចកូនយើងចឹងបើសិនតែកូនយើងចេញពីបានដំបងទៅរៀននៅភ្នំពេញអត់មានញាតនៅភ្នំពេញយើងគិតដែរទេហ៎អីមើលចងាយប៉ុណ្ណឹងដី300គីឡូយើងគិតសឹងស្រឹកសឹងតរយប់រាល់ថ្ងៃមែនអត់ឲ្យចុះពីលោកនេះទៅកាន់លោកខាងមុខឆ្ងាយឬក៏ជិតឆ្ងាយណាស់ហេតុអ្វីបានយើងមិនគិត ថាមកពីយើងនឹងឯងមិនដឹងគុណហ្នឹងមកពីយើងវាមិនដឹងគុណបានជាយើងនឹងឯងមិនរលឹកក្រំតែកូនយើងពីបាត់ដបងទៅបតរៀននៅភ្នំពេញយើងគិតអូយគិត គិតតាំងពីរឿងឈឺ ឬក៏គិតតាំងពីរឿងរស់នៅ គិតតាំងពីឆ្អែតគិតតាំងពីសម្លៀកបំពាក់គិតតាំងពីការជ្រក់កោនគិតអើយគិតដល់អញ្ចឹងទៅផ្ញើផ្ញើលុយទៅដែរឃើញទេនេះអាផ្ញើហ្នឹងឥឡូវម៉ែយើងរស់នៅក្នុងលោកខាងមុខក៏យើងកប់បីត្រូវផ្ញើទៅឲ្យគាត់ដែរអញ្ចឹងបុណ្យតិខណានុបទាន គឺបុណ្យផ្ញើអីវ៉ែអីវ៉ាន់ជូនម៉ែ បនផ្ញើអីវ៉អីវ៉ាន់ជូនលោកពុកយើងបនផ្ញើអីវ៉ាន់ទៅសង្គ្រោះកូនយើងញាតយើង នៅក្នុងលោកខាងមុខមកពីអីបានជាព្រះអង្គទ្រង់ត្រាស់សម្ដែងត្រូវធ្វើបនផ្ញើទៅឲ្យម៉ែយើងលោកពុកយើងញាតយើងដែលបន្តរស់រស់នៅខាងលោកខាងមុខមកពីលោកខាងមុខគឺជាទុកឃើញទេកាលណាវាជាទុក ដោយលោកគ្រូជាម្ចាស់បានរតនាមិញត្រូវមានទានត្រូវមានសិលត្រូវមានភាវៈនេះដើម្បីញ៉ាំងនៅវិបស្សនាធ្លាក់ចូលកន្លងឬក៏ធ្លាក់ចូលមកលុបនៃកោចររបស់ព្រះសម្មាសម្ពុទ្ធ មានតែពេលនេះដែលកំពុងតែប្រពុទ្ធសាសនានៅមានទេបានមានកោចររបស់ព្រះសម្មាសម្ពុទ្ធកាលណាអស់ប្រពុទ្ធសាសនាកុំទៅរកកោចរព្រះសម្មាសម្ពុទ្ធអត់មានទេមានតែកោចរទៅរកលោកខាងមុខដែលជាទុកតែដល់ដែលតែប៉ុណ្ណឹងនេះអីដែលយើងត្រូវគិតបើយើងគិត អំពីរឿងតេខេណានុបទានដែលព្រះអង្គទ្រង់សម្ដែងមកគឺប្រកបជាយើង ដឹងជំរឿនៃព្រមចរិយធម៌របស់ព្រះសម្មាសម្ពុទ្ធដែលទូទៅ ត្រូវតែបង្អោនទៅរកវិវេឈោមទៅរកវិវេមានព្រះនិព្វានជាទីបំផុត អញ្ចឹងត្រូវមកជ្រក់កោននៅ ក្នុងគោចររបស់ព្រះសម្មាសម្ពុទ្ធឲ្យវាផុតអំពីលោកនេះផងទាំងផុតអំពីលោកខាងមុខផងនេះសេចក្តីដែលខ្ញុំបកណាខ្ញុំបាទស្ដាប់នៅធម្មកថារបស់លោកគ្រូជាម្ចាស់ទៅយល់បានសេចក្តីប្រប៉ុណ្ណឹងហើយសេចក្តីទាំងអស់នឹងមានលោកគ្រូជាម្ចាស់ជាមូលហើយនៅមាន លោកគ្រូប្អូនធម្មាចារ្យចិនជំនិតក្នុងសេចក្តីទាំងអស់នឹងដែរហើយសូមអនុមោទនីសូមគោរពជូនលោកគ្រូថាធូបថាធូបចឹងគ្រូបងបានរៀបរាប់ប្រពសេចក្តីអំពីតេខិណានុបទានដែលធ្វើឲ្យបងប្អូនកូនចៅកាន់តែមានការនឹករលឹក ដល់អ្នកមានគុណដែលបានចែកឋានទៅនៅក្នុងបររោគដូច្នេះការដែលនឹងត្រូវឧទ្ទិសនៅទេអានឹងក៏តាមរយៈនៃតេខិណៃយបុគ្គលកណាដែលជាប្រសង់ចឹងបានលោកគ្រូបងបញ្ជាក់ថាគឺក្នុងតេខិណានុបទាននេះប្រព្រឹត្តទៅ ជាប្រយោជន៍សំខាន់នៅក្នុងពុទ្ធសាសនាជាការលើកចំកើងពុទ្ធសាសនាតកតងទៅនឹងការដែលពុទ្ធបរិស័ទបាទសកបាសិកានឹងឯងបានរតនីស្វែងរកបុគ្គលដែល ជាតេខិណៃបុគ្គលនឹងគឺជាប្រសង់ដែលមានអំណាច អាចដើម្បីឲ្យសម្រេចនៅក្នុងតក្កិណានុបទាននឹងបាន ដែលទានបានតម្កល់ល្អហើយក្នុងសង្ឃហើយក៏ឧទ្ទិសទាននឹងទៅ រួមជាមួយនឹងតក្កិណាយបុគ្គលបាបចិត្តអ្នកមានសិលហ្នឹង នឹងឯងហើយសេចក្តីនេះយ៉ាងណាដែលបងបាសក់ចំចំណិតស្ដាប់ ហើយក៏ចូលរួមបន្តិចសិនតែមើលដើម្បី បានជាចំណែក នៃធម្មទាន ជាធម្មសបាយ ហើយបានរីករាយជ្រះថ្លាទានសូមគោរពជើងសូមសាធុទានសង្ខេទិនញមហាបលាំងអង្គប្រកាសសម្ដែង ការថ្វាយទៀនចំពោះសង្ឃមានផលច្រើនទាំងមហាបលាំងហ្នឹង គឺមហាផលាំងណាផលច្រើនអញ្ចឹងគឺបនតិកណានុបទានដែលលោកគ្រូជាម្ចាស់បានរតនាមកនេះហើយក៏ជាកម្មវិធីបនរបស់លោកអ្នកម្ចាស់ទានប្រធានដើមបនដែរគឺសំខាន់ឥឡូវដឹងថាមេត្តានឹងទៅលោកខាងមុខ ប៉ុន្តែយើងអត់ដឹងថាគាត់ទៅកើតនៅកន្លែងណាទេឥឡូវដឹងច្បាស់ទៀតថាឥឡូវគាត់ទៅកើតនៅតាវតឹងដឹងច្បាស់តាមតាមស្អីទៅតាមប្រព័ន្ធ Facebook ឥឡូវនេះមិនដល់ទេណាអត់ដឹងទេណាទៅតាមទំនាក់ទំនងព្រះមហាមោគលានអញ្ចឹងទៅឥឡូវដឹងដឹងថាម្ដាយទៅកើតនៅតាវតឹងហ្នឹងតើកូនចៅនឹងគាត់បីធ្វើបន់តិកណានុប្រទានខួប100ថ្ងៃខួបមួយឆ្នាំមិនដែរទៀតទេបើម៉ែនៅតាវតឹងឯនោះបាទ បាទណាគាត់បីធ្វើទៀតចុះដឹងតែវតឹងចាំមិនធ្វើទៀតបើទៅដល់តែវតឹងហើយនោះណាសម្បត្តិទឹករបស់គាត់នឹងហើយតាមពិតទៅគឺក្នុងខណៈដែលធ្វើទៀននេះជាការនឹករលឹកនឹករលឹកដល់មេដាបៃតាចដូនមេតាញាតិកាទាំងអស់ដែលលោកបានបែកធ្លាយទម្លេខណ្ឌទៅខាងលោកខាងមុខហើយនឹងមួយយ៉ាងទៅហើយមួយយ៉ាងទៀត ដើម្បីទំនុកបំរុងព្រះសង្ឃជាទីគោរពសក្ការៈដែលជាព្រះសង្ឃសាវកនិព្វិតដែលមានប្រភេទនិងមួយចំណែកទៅហើយឈ្មោះថាត្រួតត្រងព្រះសាសនាអានឹងមួយចំណាយទៅមួយចំណាយសំខាន់បំផុតណាទៅជាទៀននូបនិស័យទៀតណាធ្វើទៀនហ្នឹងណាគាត់បីត្រូវតែធ្វើទៀនទៀនហ្នឹងហើយរក្សាសិលភេវនីនេះដោយលោកគ្រូលើកឡើងថានៅក្នុងទៀនសិលភេវនីហ្នឹងគឺថាសូម្បីក្រៅពុទ្ធសាសនាក៏មានដែរ ហើយក្នុងពុទ្ធសាសនារឹងរឹតតែមានទៀតហើយតើវាខុសគ្នាយ៉ាងម៉េចខុសគ្នាត្រង់ថាក្រៅពុទ្ធសាសនាធ្វើទានក្តីរក្សាសិលក្តីចម្រើនភេវនាក្តីអត់មានប្រពុតជាទីពឹងអត់មានប្រធោជាទីពឹងអត់មានប្រសង់ជាទីពឹងទីរលឹកទេណាអត់ពុទ្ធធាំងសារណង្កឆាមិអីទេដូច្នេះអត់ទៅអត់បានស្ដាប់ធម៌ព្រះអង្គទេដល់អត់បានស្ដាប់ធម៌ព្រះអង្គទៅយោនិសោមនិសការៈនេះដែលបង្អោនទៅដើម្បីទៅកាន់ត្រើយគឺព្រះនិព្វានអត់មានអត់មានសោះ ពីព្រោះបានត្រឹមតែទៀនទៀននឹងទៅសិលក៏សិលទៅណាភេវនាក៏ភេវនាទៅចំណែកនៅក្នុងព្រះសាសនានេះគឺថាធ្វើទៀនក៏មានការរឹកនឹករលឹកណាធ្វើទៀនបានស្ដាប់ព្រះធម៌បានស្ដាប់ព្រះធម៌ក៏បង្អោនទៅកាន់ទីបរមសុខដោយលោកគ្រូជាម្ចាស់រតនាបន្តិចបាញ់មិញពីរឿងធម្មកថានឹងឯងធម្មកថានឹងប្រកាសសម្ដែងព្រះធម៌នឹងគឺថាដើម្បីឲ្យគេនឹងគឺថានឿយណាយចឹងនិព្វទាយៈណា នឿយណាយវរៈគាយៈនិរោធាយៈនិថានឿយណាយឲ្យប្រះចាកតម្រេកឲ្យរំលត់ណានៅអីនៅការប្រកាន់នៅការហ៊ូហែងនឹងឯងហើយឲ្យឃើញទិដ្ឋធម្មៈទិដ្ឋធម្មៈនិព្វានបត្តិនិព្វាននេះបតោនេះគឺថាឲ្យឲ្យបាននៅព្រះនិព្វានជាបច្ចុប្បន្ននេះណាបច្ចុប្បន្នតាន់ភ្នែកនេះគឺថាបុគ្គលដែលអប់រំដែលបដិបត្តិធម៌សំគួរដល់ធម៌ បដិបណ្ណាហោតិធម្មានុធម្មបដិបណ្ណោនៅក្នុងធម្មកថាសោតនៅនឹងអាហារវៈណាបីដកលេខ31នៅក្នុងសង្យុត្តនិកាយអភិសម្យសង្យុត្តដែលលោកគ្រូជាម្ចាស់រតនាមកចប់ហើយម្សិលមិញនឹងចប់អាហារវៈហើយណាអ្នកភ្នំពេញក៏បានសិក្សាភ្លើងដាច់អីក៏ណាប្រឹងប្រែងលោកគ្រូសំដែងពធអ្នកនៅស្ដាប់នេះគឺថាស្ដាប់ចុះស្ដាប់ដល់ហីមិនដល់លោកគ្រូអតិពិសោហើយ អូដល់ដាច់ភ្លើងដាច់ភ្លើងក៏ប្រឹងប្រែងស្ដាប់នឹងបានបន្តផ្ទាល់មកទៀតក៏បានស្ដាប់ហើយសិក្សាប្រសូតនឹងទាំងអស់គ្នាហើយសិក្សាប្រសូតដើម្បីអីដើម្បីបង្អោនជឿជាក់ច្បាស់លាស់ទៅលើគុណព្រះអង្គនឹងឯងអញ្ចឹងយើងធ្វើទានក្តីរសាសិលក្តីគឺថាមិនចាំបាច់អទេតើមេដាបេដាស្លាប់តើនឹងបានធ្វើបន់អានឹងគាត់ថាជាបនជាកសលហ្នឹងគឺថាតាមដំណើរហ្នឹងតែអ្វីអ្វីក្នុងលោកនេះគឺថាធ្វើទៅធ្វើទៀនហ្នឹងឯងដល់ពេលខែមន់សនរដូវដោយអាសាលហៈបូជានេះសាលារៀនយើងនឹង បានឱកាសប្រកេនចង្ហាន់បិណ្ឌបាតប្រសង400អង្គទៅព្រោះថាមុន300ទេប៉ុន្តែសួរសួរតាមដំណើរដែលលោកមុនមករៀនទៅបងលីលោកថាជាង400គាត់ពិនិត្យមើលលោកជាង400ហើយវត្តស្លាកែតអាស្រមហើយវត្តផ្សេងផ្សេងទៀតនិមន្តមករៀនជាង400អង្គអញ្ចឹងនិមន្តមួយអង្គຕົកមួយអង្គក៏មិនកើតអញ្ចឹងនិមន្តទាំងអស់មកទៅ400ណាថ្ងៃ15កើតពេញបរមីខែអាសាឍហើយមានលោកគ្រូអគ្គបណ្ឌិតគ្រូធម្មបណ្ឌិតជាបឋមប្រធាននៅក្នុងកម្មវិធីប៉ុនហ្នឹងក៏យើងបានបំពេញនៅប៉ុនហ្នឹងនឹករលឹកឃើញដល់ខួប កំណើតព្រះសង្ឃចឹងយើងធ្វើខួបកំណើតយើងអីហ្នឹងគឺកក្រែងតែខួបកំណើតព្រះសង្ឃសាវកចឹងក៏បង្អោនការធ្វើទៀនហ្នឹងគឺបូជា ចំពោះគុណប្រតនត្រ័យនឹងឯងអញ្ចឹងទៀនត្រូវតែធ្វើទៀនព្រោះមេដាហ្នឹងអស់ជីវិតទៅដូចមិនអស់អីគឺថាប្រឹងប្រែងធ្វើដើម្បីសន្សំទុកជាឧបការៈសម្រាប់ខ្លួននឹងផងសម្រាប់ខ្លួនផងសម្រាប់ដំណើរទៅកាន់ត្រើយនឹងឯងបើអត់ទៀនទេអត់សិលទេអត់ភាវនាទេតើទៅកាន់ត្រើយមិនបានព្រោះត្រើយនោះវាលំបាកដែរទៅផ្លូវសង្សារវត្តវែងឆ្ងាយត្រូវការឧបទំនុកបំរុង អំពីទានសិលភាវនាជាដើមនឹងឯងនេះខ្ញុំបណ្ដៃបានចូលរួមនឹងសូមអនុមោទនាសាធុសាធុកាន់ព្រះណាអរគុណបងបានរួមសេចក្តីណាពីដើមរហូតមកដល់តេខិណានុប្រទានហើយបានប្រកាស ក្នុងថ្ងៃអាសាតប៉ុណ្ណមីអាសាលហៈបុជាកណាដែលជាខួបកំណើតប្រសង់ទាំងថាភ្ជាប់នឹងយើងធ្វើបុណ្យតែងតែគោរពប្រសង់ជាតេភិណ័យបុគ្គលហើយនេះមាន សំណួរបាសកខៅអៀងចឹងកណានឹងបានជើញគ្រូបងចូលរួមផង បណ្ណាជំរាបសួរសំណួរលោកគ្រូនៅក្នុងបេដកលេខ41ត្រង់ទំព័រ104កាលដែលសកៈទេវរា ជាធំជាងពួកទេវតា ដាស់តឿនក្រើនរំលឹកពួកទេវតាក្នុងឋានតាវតឹងបានពោលគាថានេះ ក្នុងពេលនោះថានរៈណាដូចជាយើងណា នរៈនោះត្រូវរក្សាឧបោសថប្រកបដោយអង្គ8ក្នុងថេក្នុងតិថៃទី14ផងតិថៃទី15ផងទី8នៃបៈផងបរិហារយៈបៈផងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយគេថានោះឯងដែលសកៈ ទេវរាជជាធំជាង ទេវតាបានជ្រៀងនឹងតោះហើយតោះតោះខុសហ្នឹងហើយជ្រៀងនឹងតោះហើយ មិនមែនជ្រៀងត្រូវទេពោលនឹងតោះហើយមិនមែនពោលត្រូវទេដំណើរនោះព្រោះហេតុអ្វីសូមលោកគ្រូជួយបញ្យល់ហ្នឹងណាហ្នឹងឯងគឺ ព្រះអង្គទ្រង់ប្រកាសសម្ដែង ថាសកទេវរាជនឹងបានពោលរំលឹកដាស់តឿនទេវតាក្នុងឋានតាវតឹងណាពោលអញ្ចឹងនរៈនរៈមនុស្សនរៈជនណាហ្នឹងឯងបុគ្គលណាដូចជាយើងណាគឺបានមកជាប្រអិនដូចយើងហ្នឹងណា អ្នករៈនោះ គឺថាត្រូវរក្សាឧបោសថប្រកបដោយអង្គ8ហ្នឹងឯងជាដើមហ្នឹងរហូតក្នុងបៈនៃឧបោសថមកដល់បរិហារយៈបៈហ្នឹងហើយព្រះតមានវិភាព្រះអង្គសម្ដែងថាសកៈទេវរាជពោលនឹងអត់ត្រូវណាហ្នឹងឯងហើយបងអៀងក៏ឆ្ងល់ថាមិនបានជាមិនត្រូវ អានឹងត្រឹមតែបងអៀងអានបន្តមកទៀតមកណាអានបន្តមកទៀតមកយល់ណាណាសេចក្តីហ្នឹងទាំងគឺមកពីអីណាមនេតិខទាំងឡាយមកពីសកៈទេវរាជនឹង នៅប្រកបដោយរាគៈទោសៈមោហៈនឹងឯងសកៈទេវរាជនឹងមិនទាន់រួចផុតចាកជាតិជារៀបជាធិមរណៈ នឹងឯងឯការដែលត្រូវពោលនៅពាក្យនឹងពោលពាក្យដូចតែសកៈទេវរាជបានពោលនឹងគឺភិក្ខុដែលជាប្រខៃណាស្រប ដែលបានពោលហ្នឹងអាហ្នឹងបានជាការពោលត្រឹមត្រូវ ពីព្រោះភិក្ខុជាប្រខៃណាស្របហ្នឹងមិនមែនរាគៈទុសៈមោហៈប្រខៃណាស្របហ្នឹងរួចផុតចាកជាតិជារាមរណៈ ក្តារត្រូវយ៉ាងម៉េចបើពាក្យដូចតែគ្នា គឺត្រង់ដែលថានរៈណាដូចជាយើងនេះយោបស្សមេតិសោអ្នករោណាហ្នឹងឯងគឺនៅក្នុងវគាថាហ្នឹងគឺក្នុងបាតខាងចុងហ្នឹងហើយយោបស្សមេតិសោអ្នករោហ្នឹងអ្នករៈណាប្រកបដូចជាយើង ដូចជាយើងហ្នឹងគឺប្រអិនហ្នឹងប្រអិនហ្នឹងនៅ មានរាគៈទសៈមោហៈហ្នឹងនៅមានជាតិជារាមរណៈហ្នឹងហ្នឹងឯងហើយហើយនរៈនោះត្រូវរសាឧបោសថហ្នឹងឯងគឺដែលថាពោលខុសហ្នឹងគឺចង់បញ្ជាក់ផលរបស់ឧបោសថហ្នឹងគឺប្រកាសដូចជាយើងជាប្រអិនក៏ប៉ុន្តែ ដែលដែលពោលឲ្យត្រូវហ្នឹងគឺតលប្រខៃណាស្របហ្នឹងឯងដែលដែលពោលអំពីឧបោសថហ្នឹងដែលមានផលមកជាការអស់រាគៈទោសៈមោហៈនេះអស់ជាតិជារៀបជាធិមរណៈនេះអានឹងបានពោលនឹងត្រូវត្រង់ដែលថា ដដែលហ្នឹងយោបាសៈមេតិសោអ្នករោតិហ្នឹងនរៈណា ប្រកបដូចជាយើងនេះគឺ ថាកប3រសានៅឧបោសថហ្នឹងព្រោះឧបោសថហ្នឹងមានផលមករួបការអស់រាគៈទុសៈមោហៈមករកការអស់ជាតិជារាជជាធិមរណៈអានឹងបានជាការពោលត្រូវនឹងគឺសេចក្តីនៅក្នុង អង្គត្រនិកាយតកនិបាតចឹងក៏ណាដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងនឹងនៅក្នុងបឋមរាជសូត្រក៏ណានឹងឯងពីខាងដើម ក្នុងវគ្គខាងដើមហ្នឹងអញ្ចឹងគឺសេចក្តីនេះបានបន្តផ្ទៀងផ្ទាត់ទៅ ក្នុងត្រៃបិដកអត្ថកថាហ្នឹងប៉ុណ្ណឹងក៏គ្រូបងជ្រាបសេចក្តីហើយនឹងរួមអธิบายទៅដោយកុសលធម៌ដតីដតី មិនចំពោះតែអបោសតទេគឺថាប្រព្រឹត្តទៅដើម្បីឲ្យបាន ត្រឹមត្រូវនៅក្នុងព្រះសាសនានឹងដែលព្រះដ៏មានវិភាកព្រះអង្គទ្រង់ណែនាំសត្វលោកនឹងដើម្បីឲ្យបានរួច ផុតចាកទុក្ខប៉ុណ្ណាអញ្ចឹងសូមគោរពជើញគ្រូបងចឹងណាអរគុណចំពោះ លោកគ្រូជាម្ចាស់ដែលបានផ្ដល់នៅឱកាសដល់ខ្ញុំបកណាខ្ញុំបាទម្ដងទៀតហើយនឹងអរគុណចំពោះសំណួររបស់លោកបងអាចារ្យអៀងដែលលោកបានដកស្រង់នៅព្រះពុទ្ធយីកាដែលមានសេចក្តីច្បាស់ ឡោះនៅក្នុងព្រះសោតគឺអង្គុត្តរនិកាយតេកនិបាតហើយយើងយកសេចក្តីទាំងអស់ហ្នឹងយើងមកពយល់ខ្លួនយើងពយល់ខ្លួនយើងដែលឥឡូវនេះដែលយើង មានមុខដែលតន់នឹងព្រះពុទ្ធសាសនានេះណាតើយើងធ្វើអ្វីជាមួយនឹងដែលយើងកំពុងទៅជួបនឹងព្រះពុទ្ធសាសនារាល់ថ្ងៃនេះនោះជួនកាល ធម្មតាកិលេសដែលយើងអត់បានលះបង់សូម្បីតែកំពុងតែជួបនឹងព្រះពុទ្ធសាសនាគឺព្រះពុទ្ធគឺព្រះធម៌គឺព្រះសង្ឃហើយក៏ដោយក៏ប៉ុន្តែកម្លាំងចិត្តដែលយើងដែលយើងយក ជាទីពឹងសម្រាប់ខ្លួននោះបានទៅតម្កល់ថា មានពពុទ្ធមានវធមានប្រសង់ជាទីពឹងពិតប្រកបទេជាងកាលយើងទីពឹងរបស់យើងផ្សេងអំពីព្រះពុទ្ធផ្សេងអំពីព្រះធម៌ផ្សេងអំពីព្រះសង្ឃក៏មានដែរក្នុងសម័យ ដតីដតីដតីនោះនោះនោះនោះហ្នឹងនេះឯងដែលដែលត្រូវលើកយកមកប្រកាសទៅក្នុងប្រអស់ដែលរបស់ព្រះអង្គដែលព្រះអង្គសម្ដែងថាសកទេវរាជនឹងជ្រៀងនឹងតោះហើយអត់ត្រូវទំនងទេអត់មានត្រូវទំនងទេ បានដេកថាវាតោះបានដេកថាវាក្លៀងឃ្លាតក្លៀងឃ្លាតរឿងអីក្លៀងឃ្លាតថា បើអង្កលនឹងអត់មានព្រះសម្មាសម្ពុទ្ធសម្ដីនឹងត្រូវបើសិនជាសកទេវរាជពោលក្លងឃ្លានឹងបើអត់មានព្រះសម្មាសម្ពុទ្ធទេត្រូវតែម្ដងប៉ុន្តែមានព្រះសម្មាសម្ពុទ្ធ ដល់តែមានព្រះសម្មាសម្ពុទ្ធអញ្ចឹងមានអបោសុតដែលប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខដែរមានអបោសុតដើម្បីជាប្រយោជន៍ដល់សមាធិដែរមានអបោសុតដែលប្រព្រឹត្តទៅដើម្បីរំលត់មានដែរគឺមានហើយឥឡូវមានព្រះសម្មាសម្ពុទ្ធមានអបោសុតដែលប្រព្រឹត្តទៅដើម្បី យៈថាភូតញ្ញេនទេសនៈដើម្បីសេចក្តីស្ងប់ ដើម្បីសេចក្តីរលត់ដើម្បីត្រាស់ដឹងនៅព្រះនិព្វានសកទេវរាជបែរជាយួរបោសុតនឹងឯងមកមកមកជាបដិបទាដែលប្រព្រឹត្តទៅដើម្បីឲ្យដូចខ្លួនណាឲ្យដូចខ្លួនណែណា ទៅយកបដិបទានឹងឯងយកទៅពិតទៅឲ្យបានដូចឋានៈរបស់ ខ្លួនហើយឋានៈរបស់ខ្លួនប្រអិននៅនឹងសកទេវរាជនឹងជាព្រះសម្មាសម្ពុទ្ធដែរជាបថុជនដែរជាទេវតាបថុជនហើយបើទាជាទេវតាបថុបថុជននៅមានរាគៈដែរនៅមានតោសៈដែរ នៅមានកិលេសដែរហើយអ្នកដែលមានរាគៈទោសៈនិងមោហៈទាំងអស់នឹងឋានៈជាបអិនឋានៈជាសកតេវរាជណាតើមានផ្លូវទៅកាន់ពេលនេះពៀនដែរវាមានអីវាដូចជា បានតែស្គាល់តែផ្លូវបានតែត្រឹមតែចេញអំពីមនុស្សចេញអំពីណាទៅដល់ ទៅដល់ឋានៈត្រឹមទៅសកទេវរាជអានឹងស្គាល់គ្រាន់តែឲ្យចេញផុតអំពីសកទេវរាជឲ្យរហូតទៅដល់ព្រះនិព្វានសកទេវរាជនឹងអត់មានដឹងអីទេហ្នឹងអញ្ចឹងអញ្ចឹងដូច្នេះការច្រៀងរបស់សកទេវរាជនឹងឯងជាការច្រៀងតោះជាមួយនឹងព្រះពុទ្ធដីកា សម្ដីនឹងវាជារឿងតោះជាមួយនឹងព្រះពុទ្ធដីកា តោះជាមួយនឹងបដិបទារបស់ព្រះអង្គតោះជាមួយនឹងការដឹកនាំរបស់ព្រះអង្គព្រះអង្គដឹកនាំឲ្យរួចផុតអំពីរាគៈទោសៈនិងមោហៈរួចផុតអំពីសេចក្តីតោសកទេវរាជមកប្រកាសអបោសតសិលជាបដិបទាទៅរួទៅរួខ្លួនឯងឋានៈរបស់ខ្លួនឯងហើយឋានៈរបស់ខ្លួនឯងចតិដែរ ហើយបើចុតិសិកឋានៈជាសកទេវរាជនឹងទៀងដែរអត់មានទៀងអីសោះអញ្ចឹងតែម្ដងចឹងបានជាយើងរាល់ថ្ងៃយើងត្រូវគិតយើងត្រូវគិតខ្លួនយើងតែយើងពិតជាយុបពុទ្ធជាទីពឹង ជាទីរលឹកដែរទេហ្នឹងយើងយកបធរជាទីពឹងជាទីរលឹកដែរទេ ចំពោះខ្លួនយើងដែរជួនកាលមានពពុទ្ធមានពធមាន ប្រសង្ឃជាទីពឹង ជាទីរលឹកមានធរមានបដិបទាត្រឹមត្រូវ ដែលអាចប្រតិបត្តិតាមដែលអាចគោរពធ្វើតាមអាចរួចផុតសេចក្តីទុក្ខយើងទៅយកបុគ្គលដតីចឹងតបងដែលមិនមែនព្រះសម្មាសម្ពុទ្ធមកជាទីពឹង អានឹងយើងយើងសម្លឹងយើងសម្លឹងខ្លួនយើងមើលផងហ្នឹងវាមិនខុសក្មេងដែលរៀនរៀននៅសាលារៀនទេបើលោកគ្រូនឹងគាត់គ្រាន់តែជក់គាត់គ្រាន់តែមិនបានឌីប្លូមហើយគាត់បញ្រៀនកូនសិស្សឲ្យចេះរហូតដល់ថ្នាក់បរិញ្ញាគាត់ចេះដែរទៅមិនរួចទេគាត់ខំប្រឹងយើងរៀនបកកែយ៉ាងណាខំប្រឹងប៉ុណ្ណា អាចទៅដល់ វិជ្ជាកម្រិតបរិញ្ញាដែរបើលោកគ្រូអ្នកបង្ហាត់នឹងបានត្រឹមតែក្រោមឌីប្លូមដូច្នេះគឺទៅអត់រួចអញ្ចឹងបានជាការសែកគប់នឹងត្រូវគិតឲ្យមែនទេការសែកគប់ហើយនឹងបរតោខោសៈនឹងការស្ដាប់នឹងត្រូវគិតឲ្យមែនតើកាលណាយើងស្ដាប់ យើងស្ដាប់នៅបុគ្គលដែលមានកម្រិតជាពធុជនដឹកនាំយើងដើម្បីទៅរកពធុជនហើយបើយើងស្ដាប់នៅធម៌របស់ព្រះអង្គដែលចេញចាកអំពីកិលេសអានឹងមានសន្ទុះដើម្បីការរួចផុតការលះបង់នៅកិលេសនេះដែលយើងត្រូវចេះគិតចំពោះខ្លួនយើងយើងកុំអោយថាការជួបនឹងពុទ្ធសាសនាងាយឲ្យសោះ យាយកុំកុំកុំប្រមាទពីរឿងដែរ4អសង្ខ័យ1សែនកັບផែនដី ផែនដីដែលមានព្រះសម្មាសម្ពុទ្ធមានតែ12ផែនដីទេមិនសបោទេអញ្ចឹងយើងមើលសត្វលោកដែលសន្សំនៅអកុសលផងអកុសលផងដែលបានជួបព្រះសម្មាសម្ពុទ្ធងាយជួបដែរ បើផែនដី4អសង្ខ័យ1សែនកាប់ផែនដីហើយផែនដីដែលមានពពុតមាន12ផែនដីងាយបានជួបដែរហើយដល់តែដល់តែឥឡូវនេះមានជីវិតជួបនឹងពុទ្ធសាសនាធ្វើខ្លួនដូចជាអត់ប្រពុតដូចជាអត់មានប្រពុតដូចជាអត់មានធរមកច្បោកច្បល់ជាមួយនឹងលៀបសការៈច្បោកច្បល់នៃសេចក្តីសរសើរ សូម្បីតែសត្វទេឆានក៏គេធ្វើបានដែរលៀបសការៈទាំងអស់ហ្នឹងសត្វទេឆានក៏អាចធ្វើបានដែរក៏ប៉ុន្តែសត្វទេឆានមិនអាចទទួលនៅបញ្ញាគុណសិលគុណសមាធិគុណនិងបញ្ញាគុណដែលជាត្រៃសិក្ខា ក្នុងអរិយវគ្គប្រកបដោយអង្គ8ប្រការ ទៅកាន់ព្រះនិព្វានដែរអញ្ចឹងយើងត្រូវភ្ញាក់ខ្លួនយើងត្រូវភ្ញាក់ខ្លួនតើឥឡូវហ្នឹងមានព្រះអង្គរបស់ព្រះអង្គដឹកនាំដើម្បី ចេញចាកផុតអំពីសេចក្តីទុក្ខបើសិនជាយើងរវល់តែ ពីរឿងកាន់យកបុគ្គលនេះជាទីពឹង បុគ្គលនេះជាទីពឹងដោយសកៈទេវរាអញ្ចឹង បឋិជនមានអាចដឹកនាំយើងទៅរួចរួចផុតចាកទុកមកពីកាលណាពីព្រោះសកទេវរាជជាពុទ្ធិជនមិនដូចអ្នកអស់នៅកិលេសគឺព្រះសម្មាសម្ពុទ្ធព្រះជាគឺពុទ្ធឬក៏ព្រះខេណាស្របដែរនឹងបើសិនជាយើងមានគំនិតថាចង់ផុតចាកទុកក៏តែបើយើងនៅ មានគំនិតថា ចង់ឲ្យបានដីច្រើននៅទៅធ្វើដូចជាសកទេវរាជទៅណែណាចង់បានប្លង់ច្រើនចង់បានយ៉ាងនេះចង់បានយ៉ាងនោះមាននៅក្នុងភពទាំង3នេះនឹងធ្វើតាមពាក្យសកទេវរាជទៅក៏ប៉ុន្តែបើសិនជាយើងមានចិត្តមួយបដោតមុតឲ្យស្រួចពីរឿងការរួចផុតចាកទុក្ខ តន់ព្រះអង្គគង់នៅឬក៏តន់សាសនាព្រះអង្គគង់នៅ យើងត្រូវមកស្ដាប់ធម៌របស់ព្រះអង្គដូច្នេះសរុបសេចក្តីមកត្រូវប្រយ័ត្នជាមួយនឹងការសេពគប់ហើយនឹងបរតោខោសៈនេះឲ្យមែនតេប្រយ័ត្នយើងច្រឡំហើយប្រកាសជាព្រះសម្មាសម្ពុទ្ធព្រះអង្គព្រះនិព្វានមែនក៏តែអវាទនឹងថាឲ្យយើងរហូត យើងប្រព្រឹត្តតោះហើយអត់ត្រូវជាមួយ នឹង សម័យដែលកំពុងតែជួបនឹងព្រះសម្មាសម្ពុទ្ធនឹងទេនេះជាសេចក្តីដែលខ្ញុំរួមជាមួយលោកគ្រូជាម្ចាស់ដោយសេចក្តីប្រប៉ុណ្ណឹងសូមអនុមោទនីសូមគោរពជូនដល់លោកគ្រូចិត្តណាសាធុសាធុចាំណាអនុមោទនីពុទ្ធធម្មថាគូបងដើម្បីបានរំលឹក ពុទ្ធបរិស័ទញាតិញោមបងប្អូន កូនចៅទាំងអស់ទាំងកូនណាគឺយើងពុទ្ធាំងសរណង្គិឆាមិធម្មាំងសរណង្គិឆាមិសង្ឃាំងសរណង្គិឆាមិនឹងឯងហើយក៏យើងកុំឲ្យថាតែមាត់ប៉ុន្តែចិត្តរបស់យើងក៏អាចថាមានបុគ្គលដតីសរណង្គិឆាមិនឹងត្រៃបីដកព្រះហត្ថកថា ព្រះធัวព្រះវិន័យបរមសាស្តាជាគ្រូជំនួសព្រះអង្គហើយយើងអត់បានសិក្សារៀនសូត្រអត់បានស្រាវជ្រាវសោះប៉ុន្តែដូចគ្រូបងរំលឹកថាកុំស្មានតែជាការងាយងាយក្នុងការដែលបានមកជួបព្រះអង្គហ្នឹងដោយថាយើងបានជួបគ្រូហើយស្រាប់តែយើងចេះអំពីគ្រូនឹងមកទាំងអស់គឺអត់ទេដល់តែយើងជាយាមសិក្សារៀនសូត្រ នឹងមិនមែនថា ក្រំតែបានជួបហើយក៏សម្រេចនៅការចេះដឹងទេនឹងឯងហើយការដែលយើងធ្លាប់ខ្សែគប់ជាមួយនឹងកិលេសកិលេសមាហ្នឹងយើងលំបាកដើម្បីនឹងថាមកយល់ដឹងពុទ្ធរិកាហ្នឹងដល់តែប្រឹងប្រែងខ្សែគប់ឲ្យបានល្អបត្រៃបីដកព្រះអត្តកថា សិក្សាសន្តានាទៀងផ្ទាត់ឲ្យបានល្អចឹងទៅចឹងនឹងឯងកុំឲ្យយើងគ្រាន់តែស្ដាប់ បន្តទៅ ពីបុគ្គលនេះបុគ្គលនោះហើយបុគ្គលនេះបុគ្គលនោះហ្នឹងក៏មានទស្សនៈខ្លួនឯងបន្ថែមបន្ថយទៅនៅក្នុងប្រពុទ្ធរិកាហ្នឹងហើយយើងក៏ចេះតែយកបុគ្គលនោះឯងសរណង្គឆាមិចឹងទៅ នឹងឯងដែលធ្វើឲ្យយើងឃ្លាតអំពីពុទ្ធសាសនាដែលយើងអត់បានដឹងថាពធัวហ្នឹងដឹកនាំប្រព្រឹត្តទៅដើម្បីឲ្យនឿយណាយដើម្បីឲ្យប្រះចាកនៅតម្រេកដើម្បីឲ្យមានការរំលត់ឲ្យមានការលះបង់នៅសេចក្តីទុកទាំងពួងនោះយ៉ាងម៉េចទៅទេនៅប្រកែប្រកម្មជាមួយគ្នាបុគ្គលនេះបុគ្គលនោះ ដោយអំណាចនៃសកាយៈទិដ្ឋិហ្នឹងប៉ុណ្ណឹងហើយយើងចេះតែទទួលយកពាក្យណែនាំអប់រំនៅក្នុងលោកនឹងថាជាអវាទរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែក៏ប្រព្រឹត្តទៅ ដោយការប្រកែប្រកាន់ឆ្លោះប្រកែកមានពាក្យសម្ដី ដូចជាដាវដូចជាលំពេងចាក់ដោតគ្នាអីអីចឹងទៅនឹងគឺប្រសិជ្ជាអំពីការណែនាំរបស់ ព្រះសម្មាសម្ពុទ្ធទៅទាំងស្រុងទាំងដោយតគូបង រំលឹកថារឿងអ្វីអ្វីហ្នឹងតែតិឆានក៏មានដែរដូចជារឿងកាមឆន្ទៈអីអីទាំងអស់ហ្នឹងមាន ចាំបាច់ទៅសិក្សារៀនសូត្រអីណា ការខឹងក្រោត ឆ្លោះប្រកែកអីអីទាំងអស់ហ្នឹងមាន ចាំបាច់ទៅរៀនសូត្រអីណាហើយយើងរៀនធัว10ឆ្នាំ20ឆ្នាំ30ឆ្នាំលទ្ធផលយើងចេះខឹងចេះខុសចេះឆ្លោះចេះតោះចេះប្រព្រឹត្តធ្វើនៅអំពើវៃវៃដែល មនុស្សអត់សិលក៏ធ្វើបាន មនុស្សមិនឆាទិដ្ឋិក៏ធ្វើកើតហើយយើងខំសិក្សារៀនសូត្រមកគឺ មិនមានហេរិអតបៈ ជាមួយគ្នានឹងកិលេសទាំងអស់នឹងសោះចាប់យកមកដើម្បីថាជាកម្លាំងក្នុងការរស់នៅដើម្បីកាមឆន្ទៈហ្នឹងរស់នៅយកកោតធៈគឺសេចក្តី ក្រោតគំនុំគុំស្អប់ហ្នឹងមកជាកម្លាំងមើលមើលយើងយើងគូឲ្យរង្គៀសហ่ะហ្នឹងឯងគូឲ្យម៉ាស់ពើមចំពោះ ចំណេះរបស់យើងទាំងអស់ហ្នឹងដែលយើងប្រកាន់មមហ្នឹងដែលតាមពិត មនុស្សទ្រុសិលមនុស្សមិឆាចថៈមិនដឹងគុណម៉ែឪក៏គេចេះដែរក្នុងលទ្ធិសាសនាដតីណាក៏គេចេះដែរសត្វទេឆានអីអីហ្នឹងអត់បានចូលសាលារៀនអីទេគេចេះស្រឡាញ់ចេះស្អប់ចេះខឹងជាងយើងទៀតណោះ ហ្នឹងឯងឲ្យយើងចេះអៀនខ្មាស់ចំពោះសេចក្តីទាំងអស់ហ្នឹងនឹងគឺអនុមោទនាពោះសេចក្តីរបស់គូបងហើយនឹងបងបាសកចំចំណិតបញ្ជាប់ទៅធោចឹងដែរ